មានចំពោះអ្នកនៅតែដូចដែរតែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្ដីស្រឡាញ់ខ្ញុំនៅ លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែរផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅ នឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចោល ខំផ្សេងអត់មកកត់ក្តី ស្រឡាញ់អើយគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងម្លែនម្លែនឈប់សិននេះចង់រត់កិច្ចតាណាណែលេងដៃខ្ញុំមើលមនុស្សរົບចិត្តនេះ ក្រៃអួតប្រាប់ថាខ្លួននឹងគឺជាសម្ភារបរោះមែនទេហើយឲ្យតម្លៃទៅលើមនុស្សស្រីមិនមែនតែសបកក្រៅហើយឥឡូវអ្នកកំពុងធ្វើអីមានដឹងខ្លួនអត់ពុកអើយម៉ែអើយតែកន្លែងថ្មីសុខសប្បាយទេចាត់ទុកថាបងវ៉អូនចលែនឈប់ទៅធ្វើការបែបនឹងទៀតទៅក្រែងបងយត់ស្រឡាញ់ខ្ញុំឯងអញ្ចឹងបងត្រូវតែយល់ព្រមហើយទទួលចុកអ្វីដែលខ្ញុំកំពុងតែធ្វើ បងឡៃសូមឲ្យស្រះកាសិនមួយនេះធ្វើជាសាកសីថាបងពិតជាស្រឡាញ់ឡែន ស្រឡាញ់ឡែនខ្លាំងបំផុតណាមនុស្សល្អឯណាដែលតែធ្វើជាស្រីលក់ខ្លួនហ្នឹងអាបើមិនបំពេញតណ្ហាក្រាស់ខ្មឹករបស់នាងទេនោះ តែវាជាអតីតទេម៉ាកុំហៅខ្ញុំថាម៉ាខ្ញុំនឹងនាងគ្មានជាប់សាច់ឈាមអីនឹងគ្នាទេឆាប់ចេញពីមុខពីមាត់របស់ខ្ញុំភ្លាមម៉ាតាឡានជំនួសល្អទេម៉ាអញក៏អញ្ចឹងដែរភ្នែកនេះខ្វាក់មែនទេបានជាយកស្រីចង្រៃបែបហ្នឹងមកចូលក្នុងផ្ទះទៅឆាប់ទៅណាក៏ទៅទៅ បើមិនចង់ឲ្យយើងនេះវាកះបេះដូងស្លាប់ឆាប់ចេញទៅម៉ាក់ ម៉ាមិនដែលចេះនិយាយច្រើនទេអញក៏ដឹងដែរម៉ាក់និយាយឲ្យហើយណាម៉ាក់មិននិយាយច្រើនទេស្រីម្នាក់នោះមិនជាប់សំបីតលេខ0ហើយឯនេះធ្វើបែបណាក៏ដោយលែងវាដាច់ខ្ញុំមិនដែលគិតសោះដែលម៉ាក់ជាមនុស្សគិតវិជ្ជមានទៅលើគេបែបនេះម៉ាឡែនមិនមែនជាមនុស្សស្រីអាក្រក់ដូចជាម៉ាក់គិតទេម៉ាក់ កុំវាតម្លៃគេដោះសារតការងាររបស់គេបែបនេះចុះការងារកកោហេតុអីក៏មិនទៅធ្វើ ហើយតែធ្វើអាការងារលក់គេម៉ែអញ្ចឹងហ៎តើឲ្យគេវាតម្លៃថាល្អបានចឹងមិនហ៎ម៉ាតើគេជាមនុស្សល្អទេម៉ាគេធ្វើដោយសារតែកលៈទេសៈបង្ខំគេទេម៉ាក់ទើបតែដឹង ថាអាការស្រឡាញ់នេះវាធ្វើឲ្យមនុស្សខ្វាក់ភ្នែកមែនម៉ាក់មិននិយាយច្រើនទេកូនប្រសារបស់ម៉ាក់វាមិនមែនជាស្រីសុផឹងនោះទេ ប្រាប់ឲ្យហើយណា បើមានវាគឺគ្មានម៉ាក់ហើយបើមានម៉ាក់គឺគ្មានវាចាំទុកណាយត់គ្មានម្ដាយណា ចង់ឃើញកូនបានប្រពន្ធជាស្រីលក់ខ្លួននោះទេគួរតែយល់ពីបេះដូងម្ដាយខ្លះផងអឺ ចេញពីភាពសោកសៅក្តីស្រឡាញ់ឲ្យបងឡែងបានក្បត់នេះបងកេងហើយឯងតើតួស្គាល់ពិតជាកុំក្តៅពេលវេលាចេញតែបងមានបញ្ញាបាយហើយណាបាយមហូបខ្ញុំគ្រប់ទុកឲ្យបងនៅលើតុណាប្រហែលជាល្ងាខ្លាំងហើយមើលទៅចាំខ្ញុំកេងអោបបងណាកុំឲ្យបងមានអារម្មណ៍ថាបងកំពុងកេងម្នាក់ឯង តែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំមិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្ដីស្រឡាញ់ខ្ញុំនៅដដែល ស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុំខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែរភ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់ បងថាដូចជាហួហាត់ពេលហើយណាម៉ាឡែនមកទៅផ្ទះជាមួយបងវិញបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះ បោះជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជា សម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបង្កើតអនាគតល្អឲ្យកម្ពុជាលេងដៃខ្ញុំទេ ណែចាំមិនបានត្រូវជាអីនឹងគ្នាទេលេងដៃខ្ញុំទេតាកុំតែខ្វល់ជាមួយនឹងគេអីចឹងទៅរំតទៀតទេណាណែបើស្រីគេថាមិនទៅហើយឯងនៅមុខក្រាស់ដល់ណាទៀតណាបាទលោកជាមនុស្សប្រុសប៉ុណ្ណាណាកុំមកខ្វល់ជាមួយប្តីប្រពន្ធរបស់គេបានហើយទៅផ្ទះជាមួយបងអត់ទេខោទៅទេមើលឆាប់មកលេងមក អូនយ៉ាងម៉េចហើយណាមានត្រីតំណាខ្លះទេចង់ឲ្យខ្ញុំប្រាប់ប្រមាណដងទៀតថាឲ្យឈប់តាមខ្ញុំលោកនិយាយមិនចេះស្ដាប់គ្នាទេអូននឹងហើយដែលនិយាយមិនចេះស្ដាប់គ្នានោះ បងនិយាយភាសាខ្មែរអន្តាហេតុអីបានជាអូនស្ដាប់បានណាឲ្យខ្ញុំនិយាយអីទៀតតើប្លុកព្រមឈប់ព្រមទទួលស្គាល់ថាយើងនៅភពពីរផ្សេងពីគ្នាមិនអាចនៅជាមួយគ្នា បានទេយល់អត់មិនយល់ទេ លោកនេះពិតជាអត់លេខដាក់ពិតមែនអឺចង់ថាបងគ្មានលេខដាក់ឬក៏ចង់ដាក់លេខឲ្យបងប្រមាណក៏បងមិនខ្វល់ដែរហេតុអីក៏បងត្រូវខ្វល់នោះ គឺថាបងស្រឡាញ់អូន ឲ្យខ្ញុំមិនបានកើតទេខ្វះអីមនុស្សប្រុសគេនិយាយអញ្ចឹងនោះខ្ញុំធ្លាប់ជួបអស់ហើយដូច្នេះកុំសង្ឃឹមថាសម្ដីរបស់បងនេះឈ្នះខ្ញុំបាននោះបងដឹងថាឡានក៏ស្រឡាញ់បងដែរឡានធ្វើបែបនេះគ្រាន់តែចង់បញ្ឈឺចិត្តបង ដើម្បីឲ្យបងបំភ្លេចឡានតែប៉ុណ្ណោះ បងនៅតែអះអាងដូចមុនថាបងស្រឡាញ់ឡាន ឡានគឺបងរខលថាឡានឆ្លងកាត់មនុស្សប្រុសប្រមាណអ្នកទេទោះបីជាឡានឆ្លងកាត់មនុស្សប្រុសប្រមាណអ្នកក៏ដោយ តែអ្វីដែលសំខាន់ឡានគឺជំរុះស្រីដ៏ល្អរបស់បង បងដឹងណា ថាអូនខូចចិត្តព្រោះតែសម្ដីម៉ាក់បង តែបងនៅតែស្រឡាញ់ឡែនទោះបីជាម៉ាក់បងមិនអនុញ្ញាតមែនទេ អឺអឺចុះបើសិនជាខ្ញុំឲ្យបងជាអ្នកជ្រើសរើសរវាងខ្ញុំ ហើយនឹងម៉ាក់របស់បងនោះ បងរើសអ្នកណាចាំស្ដាប់បើសិនជាខ្ញុំឲ្យបងរើសរវាងខ្ញុំហើយនឹងម៉ាក់របស់បងនោះតើបងរើសយកអ្នកណា សម្រាប់បងបងមិនរើសយកនរណាហើយក៏មិនចោលនរណាដែរហើយបង អូនត្រូវចាំណា បងនេះសន្យាថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីឲ្យអ្នកទាំងពីរយល់ចិត្តគ្នាជឿបងណាឡែនបងនឹងធ្វើតាមសន្យា តែគេងលក់មិញហ្នឹងអូនមិនមែនឈ្មោះយុទ្ធអូនមិនចេះកុហកដោយយុទ្ធនោះទេចុះមនុស្សឈ្មោះយុទ្ធចេះកុហកតាំងពីពេលណាចាចេះកុហកហើយកុហកច្រើនដងទៀតកុំចេះចោទគេគ្មានផតាងប្រយ័ត្នបងដាក់ទណ្ឌកម្មណាអូយភ័យណាស់ខ្លាចណាស់បានហើយនេះបងដល់ផ្ទះតាំងពីពេលណាហ្នឹងតាំងពីនាំអូនទៅដល់ផ្ទះ និយាយទៅបងចង់គេងនៅផ្ទះអូន កុំតែអូនមានប្អូនស្រីកុំអីអូយបានណៃសម្រាប់ចោះអឺចាំម៉ាក់មានថាម៉េចអត់អត់បានជួបផងគាត់សម្រាប់លោកបាត់ទៅហើយអាយកុំគិតច្រើនពេកបងមានវិធីរបស់បងបងមិនឲ្យអូនពិបាកទៀតទេណាលឺអត់ កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង ូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបង្កើតអនាគតល្អឲ្យកម្ពុជាអូយអឹមបងណាប៉ណ្ណឹងហើយណា នេះប្រហែលជាប្អូនស្រីក៏ភ្ញាក់ហើយមើលទៅនោះ បាទរាត្រីសួស្តីប្រពន្ធសម្លាញ់ចា៎ សុកម៉ាលីនណាចាសុកម៉ាលីនហឹមហើយទើបទៅរៀនចប់មែនទេចាហឹមសម្រាប់ការងារមួយនេះគឺត្រូវเตรียมទាយកប័ណ្ណពិសោធន៍ហើយម៉ាលីនមិនធ្លាប់ធ្វើការពីមុនមកអញ្ចឹងនេះគិតថាខ្ញុំយកម៉ាលីនចូលធ្វើការបានដែរការងារបង្រៀនមនុស្ស ខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើបានព្រោះខ្ញុំមកចត់នឹងការងារអ្នកខ្លាំងមានប័ណ្ណពិសោធន៍តែពេលបដូរទៅធ្វើការនៅកន្លែងផ្សេង ដែលមានបរិបត្តិផ្សេងក៏គេត្រូវការពេលវេលាដើម្បីរៀនសូត្រដោយអ្នកគ្មានប័ណ្ណពិសោធន៍ដដែលនឹងចុះប្រសិនបើ ខ្ញុំឲ្យលីនជាប់តើលីនចង់ចូលធ្វើការនៅពេលណាដែរអោះប្អូនសួស្តីលោកបាទខ្ញុំណែនាំឲ្យស្គាល់បុគ្គលិកថ្មីហើយគាត់នៅធ្វើជាជំនួយការផ្នែក design ឲ្យបងចាប់ពីថ្ងៃតទៅចាស់លោកប្រធាន ជំរាបសួរបងសូមជួយណែនាំផងចា៎អញ្ចឹងចាណាចាណាទៅជាសហការគ្នាមិនថាបុគ្គលិកចាស់ឬក៏បុគ្គលិកថ្មីយល់ទេចាស់លោកប្រធានលាសិនហាញចានេះនិយាយបែបណាទៅលោកប្រធានឲ្យជាប់បុគ្គលិកមកកំណោសម្ភារមិនដែរជាប់ទេគឺដូចធម្មតានឹងបងធម្មតាយ៉ាងម៉េចបង មើលទៅឃើញដូចជាមិនធម្មតា ចូលធ្វើការធម្មតាថ្ងៃនឹងហើយអបអបផងណាអញពិតជាពូកែមែនបងស្រីណាបងមិនណាស់ណាទេបងតែខ្ញុំស្រាប់តែនឹកឃើញដល់បងស្រីម្នាក់ដែលជួយបងថ្លៃសាលាឲ្យខ្ញុំឲ្យខ្ញុំប្រឡងចប់បែបនេះខ្ញុំចង់ជួបមុខគាត់ណាបងមិនបាច់ចាំជួបក៏បានដែរគ្រាន់តែអញនឹកក្នុងចិត្តប៉ុណ្ណឹងបងថាគេសប្បាយចិត្តចង់ហៅទៅហើយនិយាយ ធ្វើមើលខ្លួនឯងហ្នឹងជាបងស្រីម្នាក់ហ្នឹងចាអត់ បាច់ទេបងគ្រាន់តែជារឿងធម្មតាធម្មតាហ្នឹងបងកុំធ្វើមកតែខ្ញុំទៅសំបានភ្លើងប្រយ័ត្នមើលតែឯងកំពុងតែធ្វើអ្វីដែលបងធ្លាប់មានក្តីសម័យដល់ឯងជាមនុស្សពិសេសបំផុតហ្នឹងទេកុំត្រាម៉ាពេកបងឡែនមកពីបងសប្បាយចិត្តពេកនិយាយអញ្ចឹងខ្លាឯងធ្វើការនៅកន្លែងណាអឺនៅផ្លូវអីទេបងខ្ញុំអត់ស្គាល់គ្មានផ្លាកគ្មានអីចំណាំតែខ្ញុំថាបងមិនស្គាល់ក៏ល្អដែរណាអូខេបានហើយអញ្ចឹង ចាំជួបគ្នាពេលល្ងាចណាទីបំផុតការលះបង់របស់ឯងបានផលហើយម៉ាឡែនពុកម៉ែនេះបើពុកម៉ែបានឃើញប្អូនមានអនាគតបែបនេះពុកម៉ែប្រកាសជាសប្បាយចិត្តហើយមែនទេប្អូនកំពុងតែធ្វើឲ្យក្តីសម័យរបស់ពុកម៉ែបានសម្រេច នេះគួរតែធ្វើអីឲ្យម៉ាលីនញ៉ាំទើបល្អណាអូធ្វើឲ្យបងយុទ្ធញ៉ាំផងម៉ាលីនញ៉ាំផងក៏ល្អធ្វើម្ដងបានពីរអើយឆ្លាតឆ្លាតណាស់នឹងឡែនអើយនឹងឡែននេះតាំងពីកើតមកណានេះទៅតែលើកទី1ទេ ដែលមានអារម្មណ៍ថាឯងនេះឆ្លាត លោកប្រធានណាពិតជាភ្នែកមុតពិតមែនក្មេងម្នាក់នេះគួរឲ្យស្រឡាញ់ខ្លាំងណាស់នាងពិតជាក្មេងល្អហើយអត់ទ្រាំនឹងការងារមែនមកចត់ទោះបីជាគ្មានបទពិសោធន៍តែក៏បង្រៀនឆាប់ចេះឆាប់យល់ខ្លាំងណាស់ម៉ាលីនម៉ាលីននេះកើតអីហ្នឹងអត់ស្រួលខ្លួនមែនទេ រឿងខ្លះនេះម៉ាលីនធ្លាប់មកទីនេះត្រូវអត់អត់ទេគឺខ្ញុំធ្លាប់ឆ្លងកាត់អូខេអញ្ចឹងអញ្ចឹងលីនយើងចូលទៅមើលក្នុងប្រាសាទសិនទៅណាពីព្រោះថាភ្ញៀវគេមានកម្រងឲ្យយើងតាមរចនាបថប្រាសាទអញ្ចឹងយើងចូលទៅក្នុងប្រទេសសិនណាតោះ ស្ដីអ្នកនាងអូក្ដីស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតបង្កើតអនាគតល្អឲ្យកម្ពុជា មានអ្វីដែលខ្ញុំអាចជួយបានទេគឺខ្ញុំរបស់បងជុតនេះបងជុតនៅដែរទេបងយុទ្ធរបស់អ្នកនាង គឺសំដៅទៅលើលោកប្រធានខណ្ឌរាយុទ្ធមែនទេចាម្នាក់នឹងហើយតើគាត់នៅដែរទេគឺគាត់ចេញទៅក្រៅបាត់ហើយជាសង្សារមែនទេ ទៅបានជាមករកគាត់ដល់កន្លែងបែបនេះទោះបីជាអីក៏ដោយលើកក្រោយខ្ញុំថាបងស្រីគួរតែខលណាត់គាត់មុនព្រោះលោកយុទ្ធមិនមែនជាមនុស្សដែលមានពេលទំនេរច្រើននោះទេបើអស់អីហើយខ្ញុំសុំលានាងសិនហើយអឺឈប់សិនបាញ់ចឹងខ្ញុំសុំផ្ញើទូឲ្យបងយុទ្ធផងណា សគុតសគុំដូចជាលោកប្រធានហ្នឹងឯងចេះតាក់ទងស្រីមើលមិនសម ជាស្រីថ្លៃថ្នូរបែបនេះកុំទុកឲ្យអីល្អជាកុំឲ្យលោកប្រធានសាំងមក ប្រាប់ចៃហើយតែចៃមិនជឿខ្ញុំទេម៉ែក្មេងសម័យនេះណាមិនដូចម៉ែក្មេងសម័យមុនទេ គេមិនគិតគូររឿងកូនស្រឡាញ់មិនស្រឡាញ់នោះទេ តែសំខាន់គឺភ្នែកគាត់មើលឃើញថាมันល្អគឺមិនថាវិធីណាទេគាត់តាមបំបាច់ទៅតែខ្ទេចហ្នឹងអញ្ចឹងស្នេហាប៉ັດវាយ៉ាងម៉េចវិញទៅចៃហឹមជឿទៅប៉ិតប៉ុណ្ណាក៏វាមិនអាចឈ្នះអណ្ដាតម៉ែក្មេកដែរខ្ញុំឃើញអ្នកចិត្តខាងខ្ញុំម្នាក់នោះ ស្រឡាញ់គ្នាស្ទើរស្លាប់ស្ទើររស់តែម៉ែក្មេកមិនចូលចិត្តកូនប្រសាហើយចៃអើយចៃអាណិតគ្នាណាស់រកវិធីបំបែកគ្នាទាល់តែបាន ហើយសង្ឃឹមអីថាស្នេហាជួយបានខ្ញុំប្រាប់ទៅលឺនឹងតិចរហូតថ្ងៃរឿងអីដែលមិនបានគិតខ្លះនោះ ខ្ញុំប្រាប់ចែហើយតែចែមិនជឿខ្ញុំទេម៉ែក្មេងសម័យនេះណាមិនដូចម៉ែក្មេងសម័យមុនទេ គេណាមិនគិតទេរឿងកូនស្រឡាញ់មិនស្រឡាញ់នោះ សំខាន់ណាស់ភ្នែកគាត់មើលឃើញថាมันល្អហើយគឺមិនថាវិធីណាទេគាត់តាមបំបាច់ទាត់តែខ្ទេចហ្នឹងជឿទៅប៉ិតប៉ុណ្ណាក៏វាមិនឈ្នះអណ្ដាតម៉ែក្មេងដែរខ្ញុំឃើញហើយអ្នកចិត្តខាងខ្ញុំនោះស្រឡាញ់គ្នាស្ទើរស្លាប់ស្ទើររស់តែម៉ែក្មេងមិនចូលចិត្តកូនប្រសាចៃអើយចៃអាណិតគ្នាណាស់ រកវិធីបំបែកគ្នាទាល់តែបានហើយសង្ឃឹមអីថាស្នេហាជួយបាន ខ្ញុំប្រាប់ទៅលឺនឹងតិចរាល់ថ្ងៃរឿងអីបានមិនគិតខ្លះនោះកំពុងតែធ្វើអីឬក៏កំពុងតែគេចបងនឹងមិនរើសយកនារាហើយក៏មិនចោលនារាដែរតែបងសន្យាថា បងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីឲ្យអ្នកទាំងពីរយល់ចិត្តគ្នាតែអាចទៅរួចដែរទេនេះដែលអាចស៊ូជាមួយនឹងម្ដាយក្មេកបាននោះម្ល៉េះ មកតាមពីការហ្នឹងម៉ាក់ដឹងថាយុទ្ធមិនទាន់ផ្ដាច់ទំនាក់ទំនងជាមួយនឹងនាងឡាយនោះទេហឹមម៉ាក់នេះណា មានកូនតែម្នាក់ម៉ាក់រាល់ថ្ងៃមានអារម្មណ៍ថាខ្លួនឯងនេះមានមោទនភាពណាស់ដែលមានកូន ជាគុណយុទ្ធរបស់ម៉ាក់តើឯងមានអារម្មណ៍មានមោទនភាពដូចជាម៉ាក់ដែរទេ ម៉ាហាត់អីក៏ម៉ាក់សួរកូនបែបហ្នឹងនេះរាល់ថ្ងៃកូនស្រឡាញ់ម៉ាក់ខ្លាំងណាស់បើអញ្ចឹងឯងសាក់សម័យមើលទៅបើសិនជាកូនរបស់ឯងកើតចេញពីមនុស្សស្រីដែលមានប្រវត្តិមិនល្អហើយធ្លាប់ជាស្រីលោកខ្លួនតើឯងគិតអត់ថាកូនឯងនេះនឹងមាន អារម្មណ៍មានមោទនភាពដូចជាឯងនៅក្នុងពេលនេះទេ ម៉ាក់មិនខ្វល់ពីសម្ដីរបស់គេគេចង់ថាម៉ាក់បំបែកបំបាក់កូនយ៉ាងម៉េចក៏ម៉ាក់មិនខ្វល់តែម៉ាក់មានកូនប្រុសតែម្នាក់ម៉ាក់ចង់បានមនុស្សស្រីល្អម្នាក់ឲ្យកូនហើយគេមានគុណសម្បត្តិគ្រប់គ្រាន់ធ្វើជាម៉ាក់កូនរបស់ឯងនិងជាចៅរបស់ម៉ាក់ ម៉ាក់សង្ឃឹមថាឯងនឹងគិតរឿងនឹងឡើងវិញម៉ាក់ទៅគេងហើយណា សុបិនល្អ សិនជាកូនរបស់ឯងកើតចេញពីមនុស្សស្រីដែលមានប្រវត្តិមិនល្អម៉ាក់សង្ឃឹមថាឯងនឹងគិតរឿងនឹងឡើងវិញហៅឡូអូនស្មានថាបងជឿផ្លេចខ្លួនថាមានប្រពន្ធម្នាក់នៅចាំហាញ់តាឯងសំពិតទេម្ល៉េះទំនុក ចិត្តពិបាកដល់ម្លឹងនៅក្នុងខ្លួនបងនេះមានកន្លែងណាដែលអូនមិនពេញចិត្តខ្ញុំគ្រាន់តែចម្លែកភ្នែកព្រោះមិនដែលឃើញមនុស្សថ្លៃថ្នូរណាគេស្លៀកពាក់បែបហ្នឹងទេតែបងមិនគិតចឹងទេនេះបងចង់ថែខ្ញុំហ៎អូអត់ទេ ណែញ៉ាំទៅអរគុណលោកប្រធាន អអរគុណបងយុទ្ធអ្នកណាគេនឹងបងជាប្តីអូនណាប្តីអឺឃើញមនុស្សប្រុសដែលខ្លួនឯងស្រឡាញ់ប្រែប្រួលនៅចំពោះមុខបែបនេះគឺវាឈឺចាប់អញ្ចឹងមែនទេក្តីសុខនៅត្រង់ណាសុំ ត្រូវរំកិនពីរឿងអាក្រក់រហូតដល់ពេលយប់ឡើងពោជុំនឹងសុវិនអើក្រំមិនចេះចំជីវិន